សម្លឹងមើលទៅខ្លួននេះអោវាកំពុងអាទុំនេះអើយហឺវាវាលំពេញនឹងហ្មងណានៅលើមាត់ផងថ្មិញផងហើយនៅលើស្បែកទៀតនេះម៉ែអើយសិតតែបាក់តេរី What ឈប់ឈប់ឈប់សម្រួលអារម្មណ៍សិនខ្ញុំកំពុងតែនិយាយអំពីរឿងបាក់តេរីទេ ហើយខ្ញុំក៏ដឹងដែរថាអ្នកកំពុងអាគិតអីថាបាក់តេរីទាំងអស់គឺសិតតែជាបាក់តេរីដែលអាក្រក់មែនអត់ប៉ុន្តែតាមពិតទៅនៅក្នុងខ្លួនរបស់យើងនេះបាក់តេរីទាំងអស់មិនមែនសិតតែជាបាក់តេរីដែលអាក្រក់នោះទេបាក់តេរី ដែលមានប្រយោជន៍ជាច្រើន មានមុខងារជួយដល់សារពាង្គកាយដូចនេះហើយអាតូមីប្រូបាយអូទិកមានបាក់តេរីមានប្រយោជន៍12ប្រភេទផ្សេងផ្សេងគ្នាដែលមាន មុខងារជួយដល់ក្រពះពោះវៀនក្រពះពោះវៀនគឺជាសរីរាង្គដ៏សំខាន់ សម្រាប់មនុស្សគ្រប់គ្រប់រូបតើលោកអ្នកដឹងទេថាមានមនុស្សប៉ុន្មានអ្នកដែលកំពុងតែប្រឈមជាមួយនឹងបញ្ហាក្រពះពោះវៀនហើយតើពួកគេមានដំណោះស្រាយបែបណាបញ្ហាមានតែក្រពះហើយហើយសំខាន់គឺបាត់ជើងពិបាកហើយនឹងឆ្អល់ពោះដើមពោះតាមពេទ្យវាអត់ជួយបាននៅតែហូបទៅវាអត់ជាដាច់សោះវាគិនទៅទប់ទប់ទប់ទប់បញ្ហាក្រពះហ្នឹងគឺឈឺដោយសារ ខ្ញុំធ្វើការឲ្យគេវាលើសម៉ោងហើយម្យ៉ាងមួយទៀតគឺដោយសារខ្ញុំធ្វើការជារោងចក្រអត់មានប្រាក់ខែច្រើនអញ្ចឹងខ្ញុំហូបអីខ្ញុំត្រូវបិទបៀតมันខ្វល់ថាអាហារហ្នឹងគឺល្អមិនល្អទេសំខាន់យើងទិញមកកុំឲ្យអស់លុយច្រើនខ្ញុំសម្រាប់សម្រាប់បត់ពេលហ្នឹងហើយគឺការបន្តបង គឺវាពិបាកមែនតើដោយសារតែការរំលាយអាហារហ្នឹងគឺវាអត់បានល្អ ដល់ប្រូបាយអាទិចនេះដាក់ទៅធូរស្រួលស្រួលច្រើន ពិសេសគឺបាត់ជើងស្រួលមកចាប់អារម្មណ៍ថាប្រូបាយអាទិចនេះគឺលុបផលិតផលដល់ពិសេសល្អមកទោះតែខ្ញុំបានមកស្គាល់នៅក្រុមហ៊ុនអាតូមីតាមរយៈ sponsor ដែលគាត់ណែនាំអាហារសុខភាពនឹងឲ្យខ្ញុំហូបគឺប្រូបាយអាទិចនេះរួមអូននៅពេលដែល ខ្ញុំបានស្គាល់អាហារសុខភាពប្រូបាយអាទិចខ្ញុំប្រើរយៈពេលមួយអាទិត្យ អត់កុហកអីរយៈពេលមួយអាទិត្យតែ ប្រើ ទឹកមួយញែកមួយ ប្រើរយៈពេលមួយអាទិត្យហ្នឹងគឺបានធូរនៅពេលរយៈពេលមួយអាទិត្យហ្នឹងខ្ញុំហូបអីគឺលែងភើហើយហូបអីក៏លែងថារាករូមអញ្ចឹងមិនជូរអីអីហលអីហូបបានបើពីមុនដាក់ចូលគឺភើហើយនឹងចប់អញ្ចឹងអូនអញ្ចឹងរហូតមកដល់កូនខ្ញុំបានដូចជា7ខែទើបខ្ញុំបានស្គាល់ជាមួយនឹងក្រុមហ៊ុនអាតូមីពេលដែលខ្ញុំប្រើបានរយៈពេល1ខែដំបូងហ្នឹង គឺអឺការបន្តបងបងខ្ញុំនឹងគឺងាយស្រួលអត់មានឈាមអត់មានអីទេអញ្ចឹងខ្ញុំគិតថាប្រហែលជាត្រូវហើយព្រោះឆ្នាំពេទ្យខ្ញុំប្រើប្រហែលជាមួយទឹក10ថ្ងៃដែរអត់មានធូរអីទេអឺគឺខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនតើដែលបានអឺប្រើជាមួយនឹងផលិតផល Probiotic 10 Plus នេះបើសិនជានាងខ្ញុំមិនបានស្គាល់ជាមួយនឹងផលិតផលហ្នឹងទេអត់ដឹងថាឥឡូវហ្នឹងគឺខ្ញុំមិនទេ Probiotic 10 Plus គឺជាកងទ័ពការពារក្រពះពោះវៀនដ៏មានប្រសិទ្ធភាព